សំណួរទី1សួរថាតើអាហារដែលគេសែនព្រេនហើយគេឲ្យមកយើងតើយើងអាចហូបបានឬអត់នៅក្នុងរដូវកាលដែលនៅក្នុងសាសនាផ្សេងគេមានការសែនព្រេនតាមប្រពៃណីតាមជំនឿតាមទំនៀមទម្លាប់របស់គេសួរថាតើក្នុងនាមយើងជាអ្នកឥស្លាមដែលរស់នៅជិតខាងគ្នាឬក៏អ្នកស្គាល់គ្នា តែគេផ្ដល់ឲ្យយើងនៅអាហារដែលគេសែនព្រេនហើយតែយើងអាចអឺទទួលយកនិងទទួលទានបានឬអត់ចម្លើយតើតើនឹងអាហារដែលគេសែនព្រេនហើយគេផ្ដល់ឲ្យយើងយើងត្រូវពិនិត្យមើលប្រសិនបើអាហារនោះជាប្រភេទអាហារដែលហារ៉ាមនៅក្នុងសាសនាអ៊ីស្លាមដូចជាស្រាដូចជាសាច់ជ្រូកដូចជាគ្រឿងស្រវឹងអីផ្សេងផ្សេងករណីនេះគឺយើងជាអ្នកអ៊ីស្លាមគឺមិនអាចទទួលយកបានទេករណីកុំថាឡើយទទួលទាន សូម្បីតែការទទួលយកអំណោយដល់អារាមក៏អារាមដែរនៅក្នុងសាសនាអ៊ីស្លាមប៉ុន្តែបើសិនបើជាបកាដែល halal មានន័យថាអាហារដែលគេសែនព្រានហើយប៉ុន្តែវាជាប្រភេទអាហារដែល halal នៅក្នុងអ៊ីស្លាមដូចជាផ្លែឈើដូចជានំអីដែលគេធ្វើពីម្សៅឬក៏ស្រូវសាលីករណីនេះมันមានផ្ោះតាំងហាមឃាត់ទេនៅក្នុងសាសនាអ៊ីស្លាមមានន័យថាអ្នកអ៊ីស្លាមអាចទទួលទានបានធម្មតា អត់មានការហាមឃាត់ទេផ្លែឈើឬក៏ប្រភេទអាហារដែលហាឡាលនៅក្នុងសាសនាអ៊ីស្លាមកុំឲ្យតែគេដាក់លេឡំបលាក់បលោជាមួយនឹងប្រការដែលណាជីសកុំឲ្យតែគេដាក់លេឡំជាមួយនឹងប្រការដែលណាជីស